យោយើងមិនដែលស្រពូនអូនហើយអូនស្រីតាឈើໄວនៅប្រលឹង នោះឆ្លើយប្រាប់ថាបងបហេតីថាមិនជឿមិនជឿមិនជឿបងឡើយអត់ធ្វើនៃឡើយគឺជឿសំដីអូនណាបងស្រចាឡាញស្រីណាអត់គ្រប់ចឹកគេឲ្យស្គាល់ឈ្មោះខ្លួនឯង មិនដែលមិនដែលមិនដែលព្រឹកសស្រីណាស្រងស្រស់ស្រស់ដូចអូនយកខ្ញុំមិនដែលស្រពូនអូនណៃអូនស្រីតាឆ្លុះបីណាប្រលឹងខ្ញុំមិនដែលមិនដែលមិនដែលស្គាល់ឡើយយ៉ាសមត់ដល់ខ្ញុំមិនឆ្លើយមិនឆ្លើយមិនឆ្លើយទេក៏មិនខឹងឈ្មោះខ្ញុំក៏ខ្ញុំក៏មិនដឹងដូចគួតទេយ៉ាងយ៉ា ត់បងចូលស្រ័យប្រាប់ថាបងប៉ែតៃថាមិនជឿមិនជឿមិនជឿបងឡើយមើលនៃឡើយទើបជឿសពរីអូនបងស្រឡាញ់ស្រីហើយមកស្នេហ៍ យ៉ាងនឹងទៅចូលដល់ដឹងកូគីយកខ្ញុំទៅសំញ៉ៃចឲ្យគួយគុណណាពីនិតឯនោះហៅអៀនមិនហ៊ានទៅអងអាគួយចិត្តមកក្មេងចាពីនិតចម្រិតឯកោលសួរថាទៅមកចាប់លើដៃជឺប្រកចូលឡើងចឲ្យបងវល់យាសួរខូចចារីខលឯតារៀនសូនដល់ណាឲ្យឆ្លើយថាម៉េចឯដោយនឹងឡើងសាលាឲ្យខ្ញុំមកវិចាហើយអ្នកលោកថាបោះសោះនាង បើថាឯកអៀនឲ្យចរបើដេកឡើយចូលវាចំរៃលោកប៉ាកែវបែកចាយឲ្យគេហៅសើចអាយដឹកអៀនដល់ហើយហើយណែសែស្ដាយណាស់ញោមស្រាប់តែដល់ពីបាយចរមកចាឡាយអារៀបរៀបត្រាឲ្យធ្វើរឹកយ៉ាងណាហេអស់ហើយបានណាសំរុំបានហូបជើងអោឆ្ងាញ់ហើយអ្នកដែលស្ដាយណាស់ខ្ញុំដល់ពលគឺរូបទុំមិនហ៊ានលូកលាន់ណានឹងគេ យ៉ាងនឹងដល់ចូលដល់ដល់កូគីយកខ្ញុំទៅសំញ៉ៃចោលឲ្យគួយគុណណាពីនិតអៀននឹងចោលហៅអៀនមិនហ៊ានទៅអងគួយចិត្តបែកមេឃពីនិតចម្រិតដេកដល់សួរថាមុខទៅដៃជើងចោលក្រោមដុល្លារឲ្យវងវល់ខូចចាឬខលហើយតារៀនសូនដល់ណាអោយឆ្លើយថាម៉េចដេកដោយដូចឡើងសាលាអោយចូលមកវិចាហើយអ្នកលោកតាមអសមនាងបាទថា ឯកយានហើយចាំដល់ដេកឡើយចូលវាចង់រៃប៉ះកៅបែកខ្សែឲ្យគីហាសោចអះអាយនឹកអៀនដល់ហើយហើយអ្នកសេះស្ដាយណាស់ញោមចកេះអស់ទោះហាកេះក្រងខ្នងបកួយតគូជូហ៎តន់ចប់ទេ អូចាំបានពួកនេះអត់ទាន់ចុះឲ្យស្មាចប់សាប់តែដល់ពីបាយអូបទាំងឡាយអារៀបរៀបត្រាឲ្យធ្វើរឹកយ៉ាងណាឲ្យអោយបានណាសំរុំតាមហូបចង្អុលឆ្ងាញ់ហើយអ្នកសែស្ដាយអ្នកខ្ញុំរវល់ធ្វើដូចទុំមិនហ៊ានលូកលាន់ណានៅទេ